ចេះទេណាបាទដោយសារថាមានរឿងប្រជាមតិមកនេះដបូងខ្ញុំបាទថាចង់យកប្រធានបទប្រជាមតិនៅអ៊ុយក្រែនដែលរុស្ស៊ីរៀបចំការធ្វើប្រជាមតិដែលគេធ្លាប់ធ្វើនៅគ្រីមេនៅប៉យគ្រីមេនិងនៅឌូហាននិងនៅដូណេត ការធ្វើប្រជាមតិនេះដោយរុស្ស៊ីគេអាងសំអាងថារុស្ស៊ីគេអាងថាប្រជាជនរុស្ស៊ីនិយាយភាសារុស្ស៊ីនៅអ៊ុយក្រែនហ្នឹងគេនៅអត់បានសុខដោយសារការធ្វើបាបធ្វើបុកទុកម្នេញពីទាហានអ៊ុយក្រែនមកលើពួកគេអញ្ចឹងគេចង់រើបំរាស់ក៏ប៉ុន្តែខាងអ៊ុយក្រែនវិញគេថាម៉េចអានេះរុស្ស៊ីនៅទីណារុស្ស៊ីគេថា សូមម្ដងទៀតរុស្ស៊ីគេថាប្រជាជនអ៊ុយក្រែននិយាយភាសារុស្ស៊ីគេនៅទឹកដីអ៊ុយក្រែនកន្លងមកនេះអត់មានសេចក្តីសុខទេដោយមានការធ្វើទុកបុកម្នេញពីសមត្ថកិច្ចអ៊ុយក្រែនមកលើប្រជាជនអ៊ុយក្រែនដែលនិយាយចេះនិយាយភាសារុស្ស៊ីចឹងទេគេត្រូវតែមកជួយ ហើយក៏គេត្រូវតែដកស្រង់យកប្រជាមតិថាតើចង់នៅមួយអ៊ុយក្រែនឬក៏ចង់នៅជាមួយរុស្ស៊ីនេះគំនិតរបស់ពូទីនរបស់រុស្ស៊ីដោយឡែកខាងអ៊ុយក្រែនវិញគេចោទទៅលើរុស្ស៊ីថាគឺជាអ្នកញុះញង់បង្កឲ្យមាននៅពួកភេរវកក្រុមផ្ដាច់ខ្លួន បង្កើតជារឿងនៅក្នុងទឹកដីដែលមានបញ្ហាហ្នឹងមានន័យថារុស្ស៊ីជាអ្នកបង្កើតរឿងហ្នឹងដើម្បីយកលេសចូលមកអាងថាជួយប្រជាជនដែលចេះនិយាយភាសារុស្ស៊ីតែហេតុផលនេះការដែលចូលមកជួយដែលរុស្ស៊ីថាមកជួយនេះហេតុផលនេះគឺត្រូវ អង្គការសមាជិកអង្គការសហប្រជាជាតិបានបោះឆ្នោតរួចហើយ140ជាងប្រទេសមិនគ្រប់គ្រងគេឲ្យរុស្ស៊ីដកចេញទៅវិញដោយគេនិយាយថាវាជាការឆ្លៀសពៀនដូច្នេះការធ្វើប្រជាមតិដោយបង្ខំកតកកហល់របស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននេះ គឺគ្រាន់តែជាលេខ ដើម្បីយកកម្លាំងរបស់ខ្លួនមកការពារអ្នកដែលចេះនិយាយភាសារុស្ស៊ីមិនប្រមាណនោះហើយបើនិយាយឲ្យវាត្រូវនឹងច្បាប់អន្តរជាតិវាមិនដែលមានប្រទេសណាប្រជាជនរបស់ខ្លួនទៅនៅប្រទេសគេរួចហើយត្រូវប្រទេសម្ចាស់ប្រទេសគេធ្វើបាបចេះគេធ្វើបាបចោះ ខ្លួនទៅលើកតបមកឲ្យធ្វើប្រជាមតិដោយឯកតោភាគីរបៀបហ្នឹងវាអត់មានហើយចុះបើអ៊ុយក្រែនទៅធ្វើប្រជាមតិលើទឹកដីរុស្ស៊ីដូចរុស្ស៊ីមកធ្វើនៅអ៊ុយក្រែនរុស្ស៊ីព្រមដែរឬអត់នេះគឺជាសំណួរព្រមដែរឬអត់អញ្ចឹងទេការដែលធ្វើប្រជាមតិនេះ ប្រទេសជាច្រើនគេអត់គ្រប់គ្រងទេ លើកឡើងតែកូរ៉េខាងជើងប្រទេសអ៊ីរ៉ង់ ប្រទេសសេរីប្រទេសបេឡារុសដែលជាដៃគូសំខាន់របស់រុស្ស៊ីរីឯចិនវិញបើយើងមើលចិនអត់ពេញចិត្តទេការដែលទៅធ្វើប្រជាមតិការដែលលើកទ័ពចូលប្រទេសគេដើម្បីឲ្យពួកបែងចែកទឹកដីពួកអបគមអីចឹងចិនកំពុងមានបញ្ហានៅលើទឹកដីរបស់ខ្លួនដែរ ហើយបើថាចិនគ្រប់គ្រងរុស្ស៊ីធ្វើអញ្ចឹងមានន័យថាពួកអ្នកដែលចង់ធ្វើអបគមនៅលើដីចិនហ្នឹងទឹកដីចិនហ្នឹងវាមិនស្រោបយកអប់ហើយដូច្នេះមើលរបស់ចិនគឺមិនពេញចិត្តរឿងនេះក៏តែហាទៅវាស្លាក់ខ្ជាក់ទៅវាស្លែកសម្រាប់ចិនរឿងអ៊ុយក្រែននេះការប្រជុំនៅប្រទេស ឧបេគីស្ថានដែលទើបធ្វើហើយថ្មីថ្មីនេះចប់ថ្មីថ្មីនេះចុងសប្តាហ៍កន្លងទៅនេះមានបញ្ហាខ្ញុំបានបានលើកឡើងរួចហើយថាមានជាសំណួរដែលធ្វើឲ្យលោកពូទីនមិនសូវសប្បាយចិត្តដោយសារអីដោយសារតែអ្នកដឹកនាំចិនឥណ្ឌាបានសួរនាំឥណ្ឌានិយាយខ្លាំង និយាយជាមួយលោកពូទីននៅនៅគេហៅថាពាក្យមួយឃ្លា ដែលធ្វើឲ្យអ្នកសារព័ត៌មានខូតយកពាក្យនឹងមកដកស្រង់ពាក្យនឹងមកឃ្លានឹងមកនិយាយប្រាប់លោកពូទីនដូចចង្អុលមុខលោកពូទីនអញ្ចឹងគាត់និយាយថាយុគសម័យនេះមិនមែនយុគសម័យសង្គ្រាមទេណាទីណែទីណែច្រឡំមិនដឹងទេច្រឡំពី យុគអតីតកាលទេយុគសម័យនេះអត់ទេវាមិនមែនជាសម័យសង្គ្រាមទេ មានន័យនិយាយដូចអ្នកស្រុកអ្នកស្រែនិយាយថាភ្លើនអីមកធ្វើសង្គ្រាមអីពេលហ្នឹងមកធ្វើអីឲ្យសតវត្សទី21ឯងមកធ្វើសង្គ្រាមទៀតហ៎វាវាវាវាអាចនិយាយយ៉ាងបានទៀតអានេះបើសម្រាប់អ្នកស្រុកកសែប្រសពប្រសៅគាត់និយាយតែដល់ពេលនាយករដ្ឋមន្ត្រីនៃប្រទេសមួយ គេនិយាយត្រឹមថាយុគសម័យនេះមិនមែនយុគសម័យធ្វើសង្គ្រាមទេវាអស់ហើយទៀតវាអស់ហើយដោយឡែកចិនវិញលោកសិនជាពីប្រធានាធិបតីរបស់ចិនដែលអ្នកសារព័ត៌មានយកខ្ញុំបាទយកមកនិយាយនេះដើម្បីយោងទៅនឹងអ្វីដែលលោកពូទីនកំពុងរើសទាហាននេះកែងទាហាននេះប្រធានាធិបតីចិន បាននិយាយជាមួយលោកពូទីន សួរនាំថាសួរលោកពូទីនថាតើសង្គ្រាមនៅអ៊ុយក្រែននេះចប់នៅពេលណាហើយចប់នឹងយ៉ាងម៉េចចប់យ៉ាងម៉េចធ្ងន់ណាស់ទៀតណាពូទីនមិនដឹងគាត់ឆ្លើយយ៉ាងម៉េចទេពីព្រោះអ្នកសារព័ត៌មានមិនបានហៅថាទំរុះទំលាយនៅសំណួរចម្លើយទាំងអស់ របស់ថ្នាក់ដឹកនាំដែលជួបគ្នាសន្តិនិកនេះក៏ប៉ុន្តែគេយកចំណុចសំខាន់សំខាន់តែអ្នកវិភាគបានវាតម្លៃថាការដែលចិនសួររបៀបនេះពួកចិនក៏អត់ពេញចិត្តដែរបង្ហាញពីការមិនពេញចិត្តឥណ្ឌាក៏មិនពេញចិត្តមែនទេទៀតអត់ពេញចិត្តនឹងការធ្វើសង្គ្រាមជ្រើសរើសផ្លូវសង្គ្រាមដើរទៅផ្លូវសង្គ្រាមរបស់លោកពូទីនទេឥណ្ឌាក៏អត់ពេញចិត្តបើចិនបើយើងស្ដាប់ទៅ សំណួររបស់គាត់នឹងក៏អត់ពេញចិត្តដែរ តែវាមិនដល់ថ្នាក់ដូចឥណ្ឌាចិនគាត់សួរថាចប់ពីណាហើយចប់យ៉ាងម៉េចចប់យ៉ាងម៉េចហ្នឹងធ្ងន់ណាស់ទៀតណាចប់របៀបប្រទេសឲ្យប្រទេសអ៊ុយក្រែនហ្នឹងអាលុតអាលាយទាំងអស់ហើយទៅយកប្រទេសគេមួយទៀតឬក៏ធ្វើរបៀបដែលសហភាពសូវៀតពីមុនទៅយកអតីតចាស់ចាស់នឹងមកវិញអាហ្នឹងងាប់ហើយ ធ្វើមិនចប់ទៅធ្វើមិនបានសុខទៅពិភពលោកជាងនេះពីព្រោះម្នាក់ម្នាក់អត់ព្រមគ្នាទេរបៀបហ្នឹងគឺអត់ព្រមគ្នាទេដូច្នេះមិនមែនជាជំរឿសទេការធ្វើសង្គ្រាមរបៀបនេះតែសំនួរការការសន្ទនាគ្នាវានៅក្នុងគេហៅថាការទូតនិយាយថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសដូច្នេះនិយាយឲ្យវាមានហៅថាសមហេតុសមផល ចឹងសំណួរសួរថាចប់ពេលណាយូរទៀតទេហើយចប់យ៉ាងម៉េចគ្រប់គ្រាន់ទេបង្ហាញពីការមិនពេញចិត្តមិនចង់ឲ្យមានសង្គ្រាមនឹងបន្តទៀតពីព្រោះហេតុផលជាបាទនិយាយច្រើនដងហើយទីណាមិនដឹងជាប្រិមិត្តទទួលយកបានដែររអត់ថាចិនអត់ត្រូវការសង្គ្រាមទេ ចិនចង់คล้ายទៅជាមហាអំណាចលើពិភពលោកនេះដែរឥឡូវគេនៅទី2ពេលខ្លះទី1ទី2តែវាមិនអាអាអាអាទី2ហ្នឹងវាវាច្បាស់ដូច្នេះគាត់ចង់คล้ายទៅជាទី1ហើយបើคล้ายទៅជាទី1ហើយពិភពលោកមានបញ្ហារឿងអញ្ចឹងយ៉ាងដូចនេះតែចិនរ៉ូស៊ីយ៉ាងម៉េច ការដែលចិនមើលឃើញថានឹងคล้ายទៅជាមហាយក្សនៅលើโลกនេះតើតចិនគ្រប់គ្រងបានលើផែនដីយើងនេះបាន70-80%ដែលចិនកំពុងតែគិតហើយរៀបផែនការដើម្បីនឹងឈានទៅរកការគ្រប់គ្រងផែនដីនេះទៅលើសេដ្ឋកិច្ចក៏ដូចជាដល់លើសេដ្ឋកិច្ចបានហើយអ្វីអ្វីវានឹងមកទាំងអស់ពួកចិនមានលុយពេលនោះចិនមានលុយមានលុយកាន់តែច្រើន ដែលខ្មែរយើងតែនិយាយថាលុយប្រើខ្មោចបុកស្រូវឲ្យស៊ីបានណាឲ្យខ្មោចកិនម្សៅឲ្យបានណាឲ្យតែមានលុយយ៉ាងណាវិញចិនខ្លួនឯងក៏ចង់ខ្លាចទៅជាមហាអំណាចពិភពលោកដូច្នេះដើម្បីឲ្យខ្លាចទៅជាមហាអំណាចពិភពលោកដោយសារលុយវាត្រូវធ្វើសេដ្ឋកិច្ចហើយបើវាបំផ្លាញសេដ្ឋកិច្ចរបៀបនេះដោយសារសង្គ្រាមនេះសួរថាចិនសប្បាយចិត្តអត់ តែចិនអាចចង្អុលមុខពោទីនយ៉ាងបានទេអត់បានទេពីព្រោះវាទោះចង់ចង់សាច់ឯងឈាមឯងចឹងទេចិនអត់ធ្មត់ទៅតែបង្ហាញថាខ្ញុំមិនឯកភាពទេណាតែបើឲ្យចិនថានិយាយថាខ្ញុំអត់ឯកភាពវាអត់ត្រូវទៀតវាអត់ត្រូវវាអត់ត្រូវអូខេថ្នាក់ដឹកនាំកម្ពុជាប្រទេស2 បាទជួបជាមួយលោកពូទីនឯលោកពូទីននិយាយក៏ប៉ុន្តែក្នុងនោះអ្វីដែលលោកពូទីនឆ្លើយវិញថាគាត់នឹងព្យាយាមបញ្ចប់ឲ្យបានលឿនដែលជាចម្លើយនៅទីណាបាទជួបជាមួយចិនជួបជាមួយឥណ្ឌានឹងបញ្ចប់ឲ្យបានលឿនក្រោយមកជួបជាមួយនឹងប្រធានាធិបតីរបស់ប្រទេសទួរគីដែលជាប្រទេសសំខាន់មួយដែរ ដែលរុស្ស៊ីត្រូវតែរាប់អានត្រូវតែស្ដាប់លោកប្រធានាធិបតីប្រទេសទួរគីក្រោយពីជួបជាមួយលោកពូទីនក៏ចេញមកធ្វើសន្និសីទកសែតទៀតដោយសារថាគាត់បាននៅសម្ដីដ៏សំខាន់ពីលោកពូទីនពីព្រោះម្នាក់ម្នាក់តែងតែចង់បានហៅថា សាច់ការការជួបជាមួយលោកពូទីនពីណាក៏ចង់ជួបហើយចង់ជួបជួបហើយចង់បានសាច់ការសាច់ការគឺតើវានឹងបញ្ចប់យ៉ាងម៉េចសង្គ្រាមនៅអ៊ុយក្រែនអានឹងលទ្ធផលដែលហៅថាជាផ្លែជាផ្កានោះអញ្ចឹងទេលោកប្រធានាធិបតីរបស់ប្រទេសទួរគីអូរីហ្គិនគាត់ បានជួបជាមួយលោកពូទីនសន្តានានិយាយគ្នាជាមួយលោកពូទីនរឿងអ៊ុយក្រែននឹងដែរដោយបានផ្លែបានផ្កាពីរឿងនឹងមកគាត់ក៏មកធ្វើសន្និសីទកសែតភ្លាមប្រាប់អ្នកសាព័ត៌មានភ្លាមថាលោកពូទីនចង់ចរចាមួយលោកស៊ីជីពីងក៏ដូចជាឥណ្ឌាក៏ចង់ចរចាដែរតែនិយាយវាមិនចំដូចហើយក៏អ្នកដឹកនាំទាំងពីរគាត់ក៏មិនយកគេហៅថា រឿងនឹងយកមកធ្វើជារឿងធំសំខាន់ដោយសារគាត់អាចគិតថានឹងជឿបានអត់ទេហើយនេះទៀតវាអាចវាអាចចឹងអឺនិយាយនឹងជឿបានអត់ទេក៏ប៉ុន្តែប្រធានាធិបតីរបស់ប្រទេសទួរគីគាត់លឺអញ្ចឹងគាត់យកមកនិយាយភ្លាមគាត់ថាលោកពូទីនចង់បញ្ចប់ហើយអាចរកផ្លូវចរចាហើយក៏ទួរគីខ្លួនឯងរីករាយនឹងរៀបចំដើម្បីឲ្យមានការ ជួបរវាងលោកពូទីននិងលោកសេលិនស្គីប្រធានាធិបតីរបស់អ៊ុយក្រែនគេទៀតបាទដូចជាមួយសិលមិញនេះឯងទៀតដូចជាមួយសិលមិញនេះឯងការដែលលោក Oregon ប្រធានាធិបតីរបស់ប្រទេសទួរគីបានជម្រាបទៅអ្នកសារព័ត៌មានប្រិមិត្តម្សិលមិញ នឹងថ្ងៃនេះមិនទាន់បាន24ម៉ោងល្អផងលោកពូទីនប្រកាសកែនតបថ្មីឲ្យបាន3សែននាក់ដើម្បីទៅវាយនៅអ៊ុយក្រែនគេជួបជាមួយថ្នាក់ដឹកនាំប្រទេសយៈ2អាទឿគីក៏កូនយៈដែរប្រទេសយៈ2 ហានឹងរោវិធីដើម្បីបញ្ចប់ហើយរផ្លូវចរចាក៏ប៉ុន្តែក្នុងនោះព្រោះឈាមដាក់ទៅអ៊ុយក្រែនថា លោកប្រធានាធិបតីអ៊ុយក្រែនគាត់អត់ត្រូវការចរចាទេគាត់ត្រូវការធ្វើសង្គ្រាមដើម្បីយកឈ្នះរុស្ស៊ីឲ្យបានអានេះបើយើងនិយាយផ្លូវច្បាប់គេនិយាយចឹងវាត្រូវហើយពួកគេការពារទឹកដីរបស់គេខ្លួន យើងនឹងរុស្ស៊ីនឹងចូលមកឈ្លានពានគេតើ ដូច្នេះគេនិយាយអញ្ចឹងរឿងអីខុសតែហៅថាអាល្អយកមកដាក់ខ្លួនឯងអាក្រក់អបោះឲ្យគេនេះន័យថាខ្ញុំពូទីនចង់ចរចាតាចង់រកសន្តិភាពតាតែលោកឯងមិនស្ដាប់ទៅអ៊ុយក្រែនដែលចង់ចរចាទេមានវាយវាយវាយវាយវាយបានលោកខាងលិចជួយទៀត កាន់តែមានមោទនភាពទៀតតែរុស្ស៊ីបានលើកដៃចង្អុលអញ្ចឹងពូទីនថាកុំតន់ភ្លេចខ្លួនកុំតន់ភ្លេចខ្លួនរុស្ស៊ីដែលថាបាត់សមរភូមិមួយចំនួនហ្នឹងជាយុទ្ធវិធីរបស់រុស្ស៊ីទេនិយាយដល់ចំណុចនេះខ្ញុំបាទចង់បើកវងកញ្ចក់បន្តិចដែរនៅទៀតណាបាទយើងនិយាយកុំកុំឲ្យមើលថាស្ដាប់តែម្ខាងម្ខាងបើយើងស្ដាប់អ្នកវិភាគមួយទៀតដែល មើលឃើញរុស្ស៊ីការដែលរុស្ស៊ីដកនេះឬក៏អាចអ្នកខ្លះថារុស្ស៊ីចាញ់នេះចាញ់អ៊ុយក្រែននេះមិនមែនជាការចាញ់ដោយការចាញ់ដោយដោយច្បាំងឬក៏ដោយដោយដោយអន់ឬក៏បាក់ទាត់ ចង់និយាយថាមិនមែនអន់ទេគេវាតម្លៃថាការដែលរុស្ស៊ីដកថយដោយយុទ្ធវិធីនេះគឺរុស្ស៊ីចង់ឲ្យទាហានអ៊ុយក្រែននឹងរុលចូលមកឲ្យបានច្រើនយកដីឲ្យបានច្រើនចុះរុលចូលមកដល់រដូវរងាជិតមកដល់ហើយនេះ ពីព្រោះរុស្ស៊ីប្រវត្តិសាស្ត្រសង្គ្រាមរបស់រុស្ស៊ីដែលធ្វើសហភាពសម័យភាពសូវៀតរុស្ស៊ីវាយឈ្នះលើសមរភូមិនៅពេលខែរងារដូវរងាហ្នឹងរុស្ស៊ីបកកែពួកគេបកកែទ្រាំនឹងរងាណាតិចណាចឹងទេគេអាចនេះគេអាចឲ្យរៀបចំដើម្បីឲ្យកងទ័ពរបស់អ៊ុយក្រែនចូលចូលចូលចូលរួលទៅមុខ រួចហើយគេបិទខ្ទប់ពីក្រោយខ្ញឹបយកតែម្ដងនៅពេលខែរងាពេលដែលទាហានអ៊ុយក្រែនទុនដៃពេលនោះនេះអ្វីដែលអ្នកវិភាគខាងរុស្ស៊ីគេវាយតម្លៃក៏ប៉ុន្តែបើយើងស្ដាប់អ្នកវិភាគខាងអ៊ុយក្រែនការដែលអ៊ុយក្រែនឈ្នះនេះដូចជាបានធ្លាប់ជម្រាបជូនអញ្ចឹងដោយសារឆន្ទៈការពៀបរណភាពទឹកដីរបស់ខ្លួនសុខចិត្តស្លាប់ មិនឲ្យបាត់ទឹកដីនឹងមានជំនួយមកដោយឥតសំចៃយ៉ាងច្រើនពីមិត្តសម្ព័ន្ធមិត្តរបស់គេមានអាវុធទំនើបទំនើបនេះថ្មីថ្មីនេះបានអាវុធទំនើបទំនើបទៀតឥឡូវហ្នឹងអ៊ុយក្រែនមានអាវុធការពារដែនអាកាសហើយកងទ័ពអាកាសរបស់អ៊ុយក្រែនបានរៀបចំថ្មីឡើងវិញ 80%ហើយទៀត80%ហើយទៀតដោយសារអីដោយសារមានជាមួយពីមិត្តរបស់គេសម្ព័ន្ធមិត្តរបស់គេអាមេរិកជួយដែលឥតសំចៃដូច្នេះគេមានកម្លាំងដើម្បីនឹងវាយការពារទឹកដី របស់គេរំដោះយកទឹកដីរបស់គេ ខុសនឹងទាហានរបស់រុស្ស៊ីដែលចូលមកឈ្លានពានគេដែលអត់មានគោលដៅដែលមានគោលដៅឥឡូវហ្នឹងលោកពូទីន ខំនិយាយតាមកញ្ចក់ទូរទស្សន៍តាមវិទ្យុដើម្បីបញ្យល់ប្រជាជនរុស្ស៊ីឲ្យយល់ថាឥឡូវនេះយើងកំពុងគ្រោះថ្នាក់អាមេរិកនិងលោកខាងលិចកំពុងតែជ្រៀតជ្រែកចូលមកទឹកដីរបស់យើងបំផុសចលនាឲ្យប្រជាជនយើងបែកបាក់ដើម្បីបែងចែកទឹកដីរបស់យើងឲ្យដូចសហភាពសូវៀតពីមុន។ ចឹងទេយើងត្រូវតែសាមគ្គីគ្នាដើម្បីការពារការជ្រៀតជ្រែកនិងលុកលុយពីខាងក្រៅដោយយើងបីយកមុនការពារព្រំដែនរបស់យើងសត្រូវរបស់យើងគឺនៅជាប់នឹងយើងនឹងឯងតែប៉ុណ្្នឹងទៅធ្វើឲ្យប្រជាជនខ្លះដែលជឿលោកពូទីនក៏នាំនេះជឿតែ ការប្រមូលទ័ពដែលលោកពូទីនប្រកាសព្រឹងមិញនេះ ការកែនទ័ពថ្មីនេះក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនរុស្ស៊ីដែលមានកូនមានចៅកម្លាំងគ្រប់គ្រាន់នៅក្នុងការធ្វើទាហានហ្នឹងទិញសពតយន្តហោះដើម្បីចេញទៅក្រៅប្រទេសយ៉ាងច្រើនលក់ សម្បត្តិអស់មួយថ្ងៃមួយថ្ងៃគឺសម្បត្តិអស់ឥឡូវថ្ងៃហ្នឹងជាថ្ងៃទី1លោកពូទីនប្រកាសរួចដាក់បទបញ្ជារួចគាត់ណៃមិនទាន់ចប់បទបញ្ជាផងសម្បត្តិយន្តហោះលក់ចំអស់ហើយដើម្បីចេញទៅក្រៅប្រទេសហើយប្រទេសដែលត្រូវចេញទៅហ្នឹងគឺទៅប្រទេសនឹងហើយទួគីហ្នឹងប្រទេសមួយចំនួនដែលគេអនុញ្ញាតឲ្យជនជាតិរុស្ស៊ីចូលទៅប្រទេសគេដោយមិនបាច់វីសា ដើម្បីអីដើម្បីគេចពីការកែនទាហានធ្វើទាហានក្នុងនោះបើតាមសារព័ត៌មានខ្លះនិយាយថាការដែលរុស្ស៊ីប្រកាសនឹងគឺប្រកាសមិនមែនលោកពូទីនទេគាត់និយាយខ្លួនគាត់ថាមិនមែនមកពីគាត់ទេមកពីក្រសួងការពារជាតិត្រូវការកម្លាំងទ័ពដើម្បីការពារជាតិមាតុភូមិរុស្ស៊ីចឹងទេ ត្រូវការប្រមូលទ័ពដូច្នេះក្នុងនាម លោកពូទីនជាប្រធាននាយកបដីអនុញ្ញាតឲ្យធ្វើហើយនឹងប្រកាសអំពីវនាវឲ្យចូលបម្រើកងទ័ពហើយអ្នកសារព័ត៌មានព័ត៌មានមួយចំនួនចុះផ្សាយថាឲ្យយកទ័ពចាស់ទ័ពដែលធ្លាប់ធ្វើដែលមិនចាស់ពេកអាយុ40ចុះ40ចុះអញ្ចឹងហើយបាទតែការពិតមិនមែនអញ្ចឹងទេទៀតសូម្បីតែនៅតំបន់រំដោះនៅខេសននៅលូហាន នៅ Donetsk ដែលរុស្ស៊ីរំដោះនឹងរោងចក្រមួយចំនួននឹងកែនទាហានយកកម្មករនឹងយកមកធ្វើទាហានអស់ច្រើនហើយរោងចក្រខ្លះបិទរោងចក្រខ្លះបិទដោយសារអត់មានកម្លាំងពលកម្មរុស្ស៊ីយកធ្វើទាហានអស់នឹងក៏ជាហេតុផលហើយប្រិមិត្តថាហាឯចុះបើទាហាន ខ្លួនទៅសមរភូមិអ៊ុយក្រែននឹងស្លាប់តែប្រមាណអ្នកហ្នឹងស្លាប់តែ5 6000អ្នកឲ្យចុះទៅប្រមូលទាហាន ធ្វើអីទៀត300,000អ្នកហ្នឹង300,000អ្នកច្រើនណាតែនេះយើងគាត់ថាស្ដាប់ជាព័ត៌មានហើយនឹងវិភាគនឹងវាចម្លើយទៅថាការពិតនឹងវាយ៉ាងម៉េចតែបាចទឹកដាក់គ្នាវាសទឹកទាំងសងខាងហ្នឹងទៀត តែ5 6000នោះដូចតិចពេកអីបើខាងអ៊ុយក្រែនឬក៏ខាងលោកខាងលិចបានវាយតម្លៃ5 6000ថែមសូន្យមួយទៀតគឺ5 60000ដែលទាហានរុស្ស៊ីបាត់បង់នៅលើសមរភូមិសង្គ្រាមនៅអ៊ុយក្រែនហើយក៏ខាងអ៊ុយក្រែនខ្លួនឯងក៏មិនតិចមើលដែរស្លាប់អស់រាប់ម៉ឺនដែរតែវាមិនដែលមានតួលេខណាច្បាស់ឲ្យបានច្បាស់ទេក៏តែនេះគឺជាការ វាយតម្លៃនឹងសន្និដ្ឋានរបស់ជំនាញហើយដែលធ្វើឲ្យខាងអ៊ុយក្រែនមើលទៅស្លាប់តិចនេះហើយក៏បានប្រដាប់ប្រដាសម្ភារៈច្រើននេះដល់យើងមើលឃើញវីដេអូមើលឃើញផុសតាងហើយក៏អាចសន្និដ្ឋានបានថាសង្គ្រាមនេះអ៊ុយក្រែនមានព្រៀបត្រង់ដែលថា ការពារគេបូជាជីវិតដើម្បីទឹកដីបូរណភាពទឹកដីរបស់គេហើយក៏សម្ព័ន្ធមិត្តរបស់គេគេជួយដោយមានបច្ចេកវិទ្យាទំនើបទំនើបថ្មីអាមេរិកបញ្ជូនផ្កាយរណបរ៉ាដានិងអាវុធដើម្បីបជាកិច្ចនៅរ៉ាដារបស់រុស្ស៊ីហើយជនហោះ ក៏ដូចជារថក្រោះទំនើបទំនើបដែលទាហានអ៊ុយក្រែនបាញ់ទម្លាក់បានឬក៏យកមកបានឬអូសយកមកបានភ្លាមនោះ ខាងប៉ង់តាំងហ្គូនខាង NATO ទៅយកមកដើម្បីស្រាវជ្រាវដើម្បីដោះគ្រឿងទាំងអស់នឹងយកមកពិនិត្យដើម្បីស្រាវជ្រាវនិង សិក្សាមើលថាតើបច្ចេកវិទ្យានឹងវាទៅយ៉ាងម៉េចអីយ៉ាងម៉េចដើម្បីដោះគេហៅថាវាវាមានការត្រូវដឹងគេដឹងយើង ឲ្យច្បាស់ថាតើអាវុធទំនើបរបស់រុស្ស៊ីហ្នឹងប្រើប្រព័ន្ធអីប្រើបច្ចេកវិទ្យារបៀបណាអីរបៀបណានេះគឺខាងអាមេរិកជំនាញខាងនឹងតែម្ដងហើយអង្គការ NATO ខ្លាំងខាងនឹងតែម្ដងដូច្នេះហើយទើបអ៊ុយក្រែនមានព័ត៌មានគ្រប់គ្រាន់ហើយការធ្វើសង្គ្រាមនៅទីណាព័ត៌មាននឹងសំខាន់ណាស់ទៀតបើព័ត៌មានមិនច្បាស់ទេស្លាប់ បើព័ត៌មានច្បាស់ហើយឈ្នះចឹងទេការដែលរុស្ស៊ីបាក់ទ័ពហើយក៏ចោលនៅសម្ភារៈសឹករបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់មកពីការបាត់ស្មារតីហើយក៏ដោយសារតែអាវុធទំនើបទំនើបរបស់អ៊ុយក្រែនដែលបានដោយសម្ព័ន្ធមិត្តរបស់គេ ចឹងទេជួយបានច្រើនមែនទែនទើបធ្វើឲ្យអ៊ុយក្រែនមានជ័យជំនះខ្ញុំបាទមានយើងអាចមើលផែនទីនេះទៀត ប្រិមិត្តមើលពណ៌នេះទៀតពណ៌ទឹកប៊ិចនេះខាគៀវអ៊ីស៊ុំដែលពីមុនរុស្ស៊ីកាន់ទៀតកន្លែងនេះគឺជាទឹកដីដែលទាហានអ៊ុយក្រែនដណ្ដើមយកមកវិញហើយទឹកដីຂ្នាតនេះ គេវាយយកតែមួយសប្តាហ៍តែប៉ុណ្ណោះទេតែកាលពីរុស្ស៊ីវាយយកទឹកដីប៉ុណ្ណឹងទំហំប៉ុណ្ណឹងប្រើពេលដល់ទៅ5ខែតែអ៊ុយក្រែនវាយយកពីរុស្ស៊ីវិញប្រើពេលតែមួយសប្តាហ៍តែប៉ុណ្ណោះបានទឹកដីដល់ស្មើនឹងរុស្ស៊ីដណ្ដើមពីអ៊ុយដណ្ដើមយកអ៊ុយពីអ៊ុយក្រែនហ្នឹង5ខែទៀតព្រះមិត្តវាចម្លៃទៅ នេះគឺវាវាមិនអាចកុហកគ្នាបានទៀតមិនបានថាកុហកគ្នាអត់បានផោតផគ្នាអត់បាន ពីព្រោះវាមើលឃើញនៅលើផែនទី លើផ្កាយរណបរបស់គេនឹងតែម្ដងដូច្នេះគេអាចវិភាគនឹងវាតម្លៃបានថាចុះកាលពីមុនរុស្ស៊ីម្លំយកបានប៉ុណ្ណឹងប្រើពេលដល់4 5ខែពីព្រោះវាអាចរាប់ថ្ងៃបានតាគេដឹងតារុស្ស៊ីទៅនៅដល់កន្លែងណាខ្លះគេដឹងតាគេគូដីបានតា ដល់ពេលអ៊ុយក្រែនវាយដណ្ដើមយកមកវិញគេដឹងដែរតើថាអ៊ុយក្រែនបានដល់ណាឈរជើងដល់ណា ទំហំប្រមាណរយៈពេលប្រមាណថ្ងៃដូច្នេះវាយតម្លៃបានថាការដែលអ៊ុយក្រែនដណ្ដើមយកទឹកដីពីរុស្ស៊ីនឹងគឺអត់បាន10ថ្ងៃទេទៀតទំហំប៉ុនគ្នាដែលរុស្ស៊ីវាយយកពី5ខែមុនឃើញទេ ចឹងបង្ហាញឲ្យឃើញថាតែអានេះគឺជាវិជាសាស្ត្រទៀតវាអានេះគឺជាជាការពិតដែលมันអាចកុហកភូតភរគ្នាបានទេហើយអ្នកសារព័ត៌មានក៏ទៅពីពេញនឹងទៀតដូច្នេះគេអាចអះអាងបានថា នេះគឺជាទឹកដីដែលអ៊ុយក្រែនទៅណាមកបាននេះណាបាទអញ្ចឹងប្រិមិត្តវិនិច្ឆ័យថាតើ ការដែលតាមព័ត៌មានដែលយើងបានទទួលថាអ៊ុយក្រែនមានព្រៀបជារុស្ស៊ីហើយរុស្ស៊ីឥឡូវលោកពូទីននៅតែក្អេងក្អាងថាគាត់នឹងខ្លាំងហើយគេក៏អាចគេក៏សន្និដ្ឋានដែរថារឿងអាវុធយុទ្ធបករអាចថានៅរុស្ស៊ីនៅលាក់នៅឡើយរុស្ស៊ីអាច នៅទុករីសែវហើយការដែលរឹសទាប់30ម៉ឺនលើកនេះក៏សម្រាប់ការពារពីព្រោះរដូវរងាខាងមុខនេះគេនឹងវាយធ្ងន់ធំតែយើងក៏ធ្លាប់ឮមកហើយវាយធំវាយធំវាយធំធំតែរហូតមកអានេះអានេះការពិតធំដល់មកនៅមកដុំមកកវិចប៉ុណ្្នឹងហើយហ្នឹងឃើញទេអាពណ៌ក្រហមក្រហមព្រឹងព្រឹងនេះគឺដីរបស់រុស្ស៊ីព្រោះដូចជា លូហានដុណេតអីនេះសុទ្ធតែជាទឹកដីដែលពួកអបគមរបស់រុស្ស៊ីមានពីដើមមកហើយដូច្នេះវាអត់មានចម្លែកទេដែលទឹកដីនេះអត់ទាហានរុស្ស៊ីយកបាននោះណាបាទហើយប្រិមិត្តមើលឃើញអាចំណុចនេះខៀវទូចមួយនៅនេះឃើញទេឃើញទេវាជាតំបន់រំដោះដែលទើបតែរំដោះបានទៀតឃើញទេនៅខាងក្រោមនេះនៅមានទៀតអញ្ចឹងទេ អ្វីដែលយើងបានដឹងបានឃើញគឺរុស្ស៊ីកំពុងតែថមថយហើយរឹសទាហាននេះបង្ហាញឲ្យឃើញថាទោះចំចង់បៀមព្រះមកនិយាយក៏មិនអាចជឿបានទេថាខ្លួននៅក្រន់បានឡើយនោះបាទ